ังรองจำหมดอักเสบคุณจังผักแรกคือยงไตในเหยียบจำคุณไตสลาย គឺជាខ្នះហៀនសកលរបស់ខ្ញុំចង់ផឹកណា 吃泡面。 ការផ្ទះសាលាច្រើនចង់ពួកខ្ញុំក៏មកអង្គុយនៅហាងកាហ្វេដើម្បីធ្វើឲ្យសាំងមិនចង់គ្នា ខ្លួនអីនិយាយមែនណាអឺខ្ញុំហាមកឆាឡាតេហ្នឹងមានអីឆ្ងាញ់តាធ្វើឯងសោចអីណាជារ៉ូម៉ា មែនទេហើយដល់ការអាសាយមិននឹងចប់ឯងរដូវកម្មអាសាយមិនមកពី3កោជើងគ្នា ធ្វើនៅកន្លែងខាងក្រោមហើយធ្វើអត់តន់ចប់ហើយហើយចិត្តដល់ថ្ងៃគាត់យកអញ្ចឹង គឺមិនដែរសម្រាប់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាយល់ឃើញមិនដែរចំពោះវីដេអូហ្នឹងប៉ុន្តែសម្រាប់ខ្ញុំខ្ញុំគិតថាវារៀង boring តិចហើយពីព្រោះថាជីវិតខ្ញុំហងៃគឺអត់មានអីច្រើនទេក្រៅពីទៅសាលាអឺហើយមកផ្ទះហើយពេលមានអាស័យម្ដងម្ដងគឺទៅហាងកាហ្វេដើម្បីជួបជុំមិត្តភ័ក្តិធ្វើអាស័យទាំងអស់ហ្នឹងអឺអញ្ចឹងគឺខ្ញុំសង្ឃឹមថាលើកក្រោយខ្ញុំនឹង ធ្វើវីដេអូអីផ្សេងទៀតហើយគឺអត់ឲ្យ boring ខ្លាចហ្នឹងខ្លាចជាការកាត់ដំណមេប៉ុន្តែក៏អរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលមើលវីដេអូមួយនេះហើយសង្ឃឹមថាអឺអ្នកទាំងអស់គ្នានៅ comment នៅខាងក្រោមនៅអ្វីដែរអ្នកទាំងអស់គ្នាចង់ recommend ឲ្យខ្ញុំផ្លាស់ប្ដូរឬក៏ចង់ឲ្យអឺថាថានេះគាត់ដើម្បីស្ថាបនាអញ្ចឹងអត់អីអ្នកទាំងអស់គ្នាអាច ក្រោយទៀតអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំ